នមោទនីនមត្ថុរតនតយសៈខ្ញុំព្រះករុណាម្ចាស់ទាំងពីរព្រះអង្គសំលឹកកំបងចង្អាចិតលីគោរពនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះ ត្រៃរតដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា ទូលព្រះ បង្គំខ្ញុំព្រះករណាសូមរាជានុញ្ញាតអោនកាយថ្វាយបង្គំចំពោះ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះមន្ត្រីសង្ឃបកណាពុនចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈ ស្មារភាពសុំធ្វើការចម្រើនពរចំពោះញោមញាតជាតិខេមរាអ្នកស្នេហាកាន់ព្រះពុទ្ធសាសនា ទាំងក្នុងនិងក្រៅប្រទេសជា ពិសេសសុំធ្វើការចម្រើនពរចំពោះ អេសរាតបតីសម័យដើមទៀនប្រធាននៃដើមបុណ្យនិងញោមញាតជាពុទ្ធបរិស័ទ ដែលសង្ឋិតនៅក្នុងភូមិតកៅឃុំភក្តីស្រុកបរសែតខេត្តកំពង់ស្ពឺដោយសេចក្តីរាប់អានស្និទ្ធស្នាលក្នុងព្រះធម៌ទាំងអស់គ្នាតតនន្តរង្យយ៉ាងធម្មទេសនាំងទេសសាមិ ទីតែអំពីការតាំងបទនមស្ការដល់សង្ខេបបែបផ្លេរបស់អង្គខ្ញុំ ព្រះករណាអាត្មានេះទៅនាវេលារសៀលនេះ ជារសៀលថ្ងៃ ប្រហោះ8កើតខ្នាតខែមៀកឆ្នាំជូតទោសៈពុទ្ធសករាជ2564ត្រូវនៅថ្ងៃ ទី21ខែមករាឆ្នាំ2021 កម្មវិធីបន់គម្រប់ខួប100ថ្ងៃនេះ ប្រារព្ធធ្វើនៅគេហដ្ឋានរបស់ឧបាសិកាច័ន្ទណត់ដែលសន្តិដ្ឋនៅក្នុងភូមិថ្កូវឃុំភក្តីស្រុកបងសែតខេត្តកំពង់ស្ពឺ ក្នុងនោះគឺមាន អេសរាធិបតីសម័យដើមទៀនប្រធាននៃដើមប៉ុនមានរាយនាមដោយខាងក្រោម ទី1ឧបាសិកាចន្ទណត់ត្រូវជាភរិយាព្រមទាំងកូនចៅអ្នកដើមប៉ុនមានយាយមួយនេះបើបើរួមជាមួយនឹងកូនហើយនឹងចៅអញ្ចឹងទាំងអស់គ្នាហើយមិនអញ្ចឹងឯងញោមឥឡូវកុំអោយខាតពេលវេលាយូរអាត្មាណេះ ឆាន់ភេទជ្ជៈអស់ពី3កំប៉ុងទៅហ្នឹងដូចរៀងចង់ញោមមាត់អាម៉េចញោមបាទប្រោះអាភេសជ្ជៈហ្នឹងឆាន់កាលណាអត់មានអាហារត្រត្រង់វាញ័រញោមបងឆាន់ច្រើនទៅវាញ័រណាញោមហ្នឹងហើយ ឥឡូវភ្ញៀវក៏អញ្ជើញមកបដើបដើដែរណាញោមណាហើយ អាត្មានឹងបានមកសម្ដែងបធរទេសនានឹងពីរដងហើយ កាលពីបុណ្យជាបណកិច្ចរបស់អបាសកប៉ែនដុំនឹងអាត្មានឹងបានមកចាត់ចែងផងនិងទេសនាផង ហើយដល់7ថ្ងៃគេអត់និមន្តហ៊ីបរមមិនខ្ចីមកអយើងលោកយើងធ្វើឲ្យគ្រាន់បើបន្តិចញោមបាទមែនថាអីលោកឲ្យតែលើមីក្រូចេះតែមកទេណាញោមអាហ្នឹងគេហៅតែលោកអត់ចេះអៀនអត់ចេះខ្មាស់ញោមបើនិយាយចំទៅលោកនឹងមុខលុយរបស់ញោមបាទ លើមីក្រូហើយហ្នឹងចេះតែមកអាហ្នឹងលោក មុខលុយណាញោមបើយើងនិយាយមួយម៉ាត់ទៀតទៅលោកអត់ចេះអៀនអត់ចេះខ្មាស់អញ្ចឹងថ្មដល់100ថ្ងៃនេះកូនចៅហ្នឹង គេនិមន្តត្រឹមទៅញោមហើយដល់គេនិមន្តត្រឹមទៅលោកនេះក៏មករៀងត្រឹមត្រូវដែរអញ្ចឹងទៅបាទអាហ្នឹងវាមួយយ៉ាងម្នាក់ទេញោមបាទ គេនលោកទៅញោមមានស្អីចេះតែប្រគេនទៅកុំតែប្រគេនតែក្របបែកទៅអណាយោហ្នឹងហើយប្រគេន ក្របបែកទុកដាក់ផ្ទះខ្លួនឯងទៅហ្នឹងហើយឥឡូវប៉ុនហ្នឹងគឺប៉ុនកម្រុកខួប100ថ្ងៃមិនអញ្ចឹងឯងញោមអើយញោមអូយញោម ហ្នឹងអអត់ទេវល់ឡៃតែចែកគ្នាអញ្ចឹងប៉ុនហ្នឹងប៉ុនកម្រប់ខួប100ថ្ងៃរបស់ឧបាសកប៉ែនដឹមបើនេះបើតាមអាត្មាគិតមើលដូចរៀងលើសថ្ងៃបន្តិចឯញោមបាទហ្នឹងហើយលើសអត់បានគិតណោះអឥឡូវមានញាតញោមមួយចំនួនហ្នឹងគាត់សួរអាត្មាបាទ នៃញាតញោមក្នុងរោងប៉ុនហ្នឹងតែគាត់ថាមិនបាច់ចង្អុលមកខ្ញុំកណា ហើយក៏មិនបាច់អឺបញ្ចេញឈ្មោះខ្ញុំកណាទេខ្ញុំកណាហ្នឹងចង់សួរព្រះអង្គហើយចោះគាត់លើថ្ងៃអញ្ចឹងកូនចៅគេធ្វើបន់គម្រប់ខួប100ថ្ងៃឲ្យអញ្ចឹងបានឬក៏មិនបានដល់ព្រះអង្គតែមានញោមខ្លះគាត់ឆ្ងល់អញ្ចឹងដែរណាញោម ក្នុងកពីរបស់ព្រះនឹងមានអត់វិន័យ3ដក13ភាគសុតន្ត3ដក64ភាគវរមត្ថព្រះអភិធម្ម33ភាគបត្រៃ3ដក110ភាគហ្នឹងព្រះអង្គមានសម្ដែង ទុកនៅក្នុងបត្រៃ3ដក1ណាអត់ព្រះអង្គហើយចប់បើលើសថ្ងៃ ដល់តែ10ថ្ងៃឬក៏20ថ្ងៃ វាឡើងប៉ុន111ថ្ងៃប៉ុន120ថ្ងៃអញ្ចឹងហ៎ ធ្វើបានឬក៏មិនបានព្រះអង្គការពិតទៅកពីបត្រៃ3ដក110ភាគហ្នឹងព្រះអង្គអត់មានសម្ដែងទេញោមលើសក៏ធ្វើបាន ខ្វះក៏ធ្វើបានដែរលើសឯងញោមខ្វះ100ថ្ងៃហ្នឹងក៏យើងធ្វើបាន លើសពី100ថ្ងៃហ្នឹងក៏យើងធ្វើបាន ហើយរឿងធ្វើបន់នេះអត់បាច់ចាំរើសរសៅអាទិត្យអីទេញោមតនេថ្ងៃណាយើងធ្វើថ្ងៃហ្នឹងទៅបន់នេះអត់មានគិតរងថ្ងៃទេតើតែថ្ងៃនេះបានធ្វើបានបើធ្វើថ្ងៃនេះធ្វើមិនបានទេម៉ូទៀតហ่ะអញដាក់ដាក់ឲ្យងាប់លោកត្មងញោមអឺបាញ់មិញថាពីរកំប៉ុងទៅរៀងញ័រសាច់ ឥឡូវគេថែមឲ្យពីរទៀតបែបសន្លប់លើក្រែហ្នឹងហើយអាត្មាហ្នឹងហើយឥឡូវបជាប្រាប់ញោមញាតជាពុទ្ធបរិស័ទទាំងឡាយរឿងប៉ុននេះធ្វើថ្ងៃណាក៏បាន ធ្វើខែណាក៏បានធ្វើឆ្នាំណាក៏បានដែរឲ្យតែញាតញោមពុទ្ធបរិស័ទនឹងមានលុយអត់ចេះតោះហើយឲ្យតែមានលុយហើយញោមមួយចំនួនថាចំ ធ្វើបនឡៃមានលុយទៀតណោះហើយចោះលឺលោកទេថាបនធ្វើអត់អស់លុយផងហើយចោះលោកបកាច់យកនេះមកទេធ្វើបនដល់តែមានលុយឥឡូវដូចបុណ្យរបស់លោកតាឧបាសកប៉ែនដឹម100ថ្ងៃរបស់គាត់នេះបើសិនអត់លុយជួលរោងគេកើតអត់បងញោមបែបអត់ទេញោម ហើយចាំបើអត់លុយខ្ញុំទិញបន្លែប្រឡុកគេកោតអត់ដល់ខ្ញុំអេបែបអត់ទេខ្ញុំបាទហើយចង់ឧទាហរណ៍បើយើងអត់លុយទិញសាច់ជ្រូកទិញម្ហូបមហាគេកើអត់ដល់ខ្ញុំអត់ទៀតហើយចង់បើអត់លុយមុនថ្មមកថ្មមកអត់ដល់ខ្ញុំអត់មកអូឡានឡានលោកស៊ីសាំងហើយខ្ញុំ ខ្ញុំឡានអាត្មានៅ ខាងលិចហ្នឹងអាធំដោយដំរីហ្នឹងមកងូងស៊ីមួយលីត្រញោមខន់តែមកពីពេញមកដល់នេះហ្នឹងអស់ចិត្ត80កដងញោមអានេះអាត្មាកុហកទេអូឡានម៉ែអាណាស៊ីម្លឹងម្លឹងញោមហ្នឹងហើយ ហើយបើសម្រាប់អាត្មាញាតញោមអត់លុយក៏ទៅបានដែរញោមឲ្យតែមានមាសប្រគេនអាត្មាលឺទេញោមលឺអត់នេះអាត្មានិយាយលេងឲ្យញាតញោមពុទ្ធបរិស័ទនឹងបានសើចទៅទេរឿងប្រសងយមញាតពុទ្ធបរិស័ទដឹងហើយវាលោកស្រាវតែពុទ្ធបរិស័ទជ្រះថ្លាទេបរិស័ទជ្រះថ្លាប្រកេនប្រមាណក៏លោកចោម ឲ្យលោកប្រមាណក៏លោកយកលោកអត់មានទៅទៀមទាញញាតញោមពុតបរិស័ទថាអេតើតែ100ដុល្លារតើតែ200ដុល្លារ300ដុល្លារអានឹងបានបាននិមន្តមកកើតរឿងលោកសង្ឃលោកអត់ដែលគិតអញ្ចឹងទេមែនទេញោមញោមបើគេបន្តិចក៏លោកយក ញោមប្រគិនច្រើនក៏លោកយកវាគ្រាន់តែញោមប្រគិនតិចទៅលោកអត់សบายចិត្តបាទគាត់តែញោមឯងប្រគិនតិចទៅនឹងអត់សบายចិត្តតែ បើប្រគិនច្រើនសบายចិត្តទេតាញោមមែននេះញោមមែនណាអត់ហើយលោកអាចារ្យក៏ដូចគ្នាដែរ គាត់មិនតែទៀមទាស្អីទេញោមឲ្យគាត់តិចក៏គាត់យកញោមឲ្យច្រើនក៏គាត់យកគ្រាន់តែឲ្យតិចក៏អត់សុបាយចិត្តដូចទៅលោកដែរណាអូតែបើឲ្យគាត់ច្រើន អាណា មិនសុបាយចិត្តមែនអាចារ្យគ្នាយើង នេះសិតអាចារ្យគ្នាយើងអឺនេះបញ្ជាក់ប្រាប់លោកយាយលោកតាពុទ្ធបរិស័ទទាំងអស់ហ្នឹងឲ្យ បាន ជ្រាបអញ្ចឹងណាញោមណា ហើយមានយាយម្នាក់ទៀតគាត់សួរអាត្មាដែលមេអាត្មាឆ្លើយសំណួរគាត់មួយហ្នឹងអាហ្នឹងទេតាយាយយាយសួរអាត្មារមងនោះមកឲ្យទៅចិត្តគាត់មានយាយម្នាក់នោះគាត់សួរអាត្មា មើលកណាសុំសួរលោកឯងបន្តិចហេសិតកណាសុំសួរលោកឯងបន្តិចអាមាថាសួរបានហើយតាយាយដឹកគុណឯងតាំងពីចេះទេសនាមក ទេសមួយក្រែគេប្រកេនប្រមាណអាតិចបំផុតបានប្រមាណអាច្រើនបំផុតបានប្រមាណយីមានគាត់សួរយ៉ាងទៀតណាញោមអាត្មាថាទេតិចបំផុតគេប្រកេន50000ទេបានបច្ច័យច្រើនបំផុត5លានជាងអានឹងច្រើនបំផុតណាញោមថ្ងៃមុននោះទៅទេសនៅសៀមរាប គេប្រគេនបាន1350ដុល្លារទេសមួយក្រេហ្នឹងដេកចាយ20ថ្ងៃអត់អស់ញោមអឺគាត់ជីវិតលោក សង្ឃញោមអើយបានពីអ្នកមានទៅចែកអ្នកក្រនេះដូចអាត្មាអញ្ចឹងមកតាមផ្លូវទៅអ្នកអត់អញ្ចឹងទៅអាណិតជូនម្នាក់ម៉ឺនម្នាក់ម៉ឺនគាត់ទិញលៀសគៀមតាមផ្លូវអីចឹងហ្នឹងហ្នឹងហើយ ហើយគេបើគេអង្គហ្នឹងវាឡាស់គូតឡាហ្នឹងមកតាមផ្លូវដល់ឃើញយាយនោះដូចរឿងតដាប់តដួសពេកដាក់អង្គមកបេ2បេអញ្ចឹងទៅលឺឯងញោមលឺអត់អចឹងបានតែចម្រើនពរថាលោក បានពីអ្នកមានយកចែកអ្នកក្រលឺឯងញោមលឺឯងព្រោះអ្នកមានគេធ្វើបន់ជាមួយនឹងលោកអ្នកមានខ្លះគេអត់ធ្វើបន់មួយអ្នកក្រទេញោម គេខ្លាចតោងក្រពីអ្នកក្រញោមលឺអត់អ្នកអ្នកមានខ្លះគាត់ប្រកាន់រឹកអញ្ចឹងហ៎ញោមគាត់ថាធ្វើបន់ជាមួយនឹងលោកប្រគេនបានក៏គាត់ប្រគេនដែរតែរឿងលោកយកតែជួយអ្នកក្រអស់អានឹងជារឿងរបស់លោកឯងបើក្រឲ្យក្រលោកចោះតែចុះលោកអ្នកបួសដែលមានស្អីញោមតាលីអូអត់មានស្លៀកអង្គេផងមែនទេញោមមែនអត់ណែនិយាយមែនតើណាញោម ថាមិនបាច់លីអូស្អីទេញោមតាក្រាស់សឹកសក់អត់ដែល មានគេផងមកអេខនណាយកមកសឹកលីយីដែរអញ្ចឹងបានថារឿងលោកនេះញោមអត់ដែលមានទេអញ្ចឹងបានអាត្មា តែងតែទេសអាត្មាផ្ដែផ្ដាំហ្នឹងណា បើតារកអាចារ្យគុណគូអីមើលថ្ងៃខែឆ្នាំអីម្ដងយកគ្នាសម្បត្តិពីរកុំយកឲ្យសោះសម្បត្តិលោកសង្ឃនេះមួយកុំយកញោមថ្ងៃណាបានទៅវាបានអញ្ចឹងទៅថ្ងៃណាអត់អីអញ្ចឹងអត់អញ្ចឹងទៅមកទេញោមលឺញោមលឺអត់ បើខែភ្ជុំវ័នយកមកចង្ហាន់មិន ដឹងមកពីណាទេបើរួចភក្តបុត្រដល់ថ្ងៃ15រួចភក្តបុត្រនឹងដឹងមកពីណាសបូយសបូដល់តែចប់ភ្ជុំវ័នអត់មានអីឆាន់ក៏សឹងមានមែនទេញោមមែនអត់ណ៎អានឹងសម្បត្តិលោកសង្ឃនឹងកុំយកគ្នាធ្វើប្តីធ្វើប្រពន្ធណាញោមអត់ទេ ថ្ងៃណាមានទៅវាមានអញ្ចឹងទៅថ្ងៃណាអត់ទៅអត់ចុយតម្រាយម៉ែអត់ដល់យើងនេះនិយាយប្រាប់ញោមឲ្យត្រង់អញ្ចឹងតែមកទៅណាហ៎សម្បត្តិមួយទៀតដែលយើងកុំយកគ្នាញោមសម្បត្តិអ្នកអឺសម្ពោញោមសម្បត្តិសម្ពោអីគេនោះញោមអាហ្នឹងកុំយកឲ្យសោះញោមថ្ងៃណារោបានទៅរោបានថ្ងៃណាត្រូវ ខ្យល់បក់មកយ៉ាងទៅត្រូវទឹកលិចទូកលិចកប៉ាល់អីហ្នឹងក៏ងាប់ទាំងអស់យ៉ាងទៅអញ្ចឹងបានថាសម្បត្តិទីហ្នឹងកុំយកឲ្យសោះសម្បត្តិលោកសង្ឃនេះមួយសម្បត្តិអ្នកសំពៅនឹងមួយណាញោមណាកុំយកគ្នាធ្វើប្តីប្រពន្ធញោមប៉ុន្តែដល់យើងនិយាយអញ្ចឹងទៅអាត្មានឹកឃើញពាក្យបុរាណគាត់លើកឡើងថាអញ្ចេះញោម គាត់ថាអញ្ចឹងណាកូនចៅប្រុសស្រីបើមុនយកប្តីប្រពន្ធឲ្យយកស្រុកចិត្តណាបើយកស្រុកឆ្ងាយឲ្យម្ដាយពិនិត្យឲ្យត្រឹមត្រូវពិតតាមពងសាវតាកូនអើយអ្នកចាំកុំជឿខែឆ្នាំ កុំជឿតម្រាពាក្យក្បួនតម្រាយកើតពីមនុស្សចា ពីដូនពីតាចាជាសម្គាល់ អំបោធ្លាប់ខូចវាខូចរៀងរាល់ពូជមានវាមានពូជតល់វាតល់កុសលកសលយើងមើលមិនចាស់អញ្ចឹងបើតាយកប្រពន្ធនៅស្រុកឆ្ងាយអីឲ្យឪពុកម្ដាយនឹងពិនិត្យណាញោមឲ្យត្រឹមត្រូវពិតតាមពងសាវតាកុំចេះតែយកយកណាញោមណាបងបើណាឡៅគ្មានម៉ែណារោអោយទេញោមឡៅគ្មានឪណារោអោយទេម៉ែណាញោមម៉ែណាអត់ អត់ទេ គេត្រូវរៅគ្នាពីអំពេញហើយបានគេទេប្រាប់ម៉ែណាញោមម៉ែអើយស្អែកខ្ញុំនាំអឺមិត្តភ័ក្ដិខ្ញុំម្នាក់ទៅឲ្យម៉ែឯងមើលអញ្ចឹងគេស្រឡាញ់គ្នាពីអំពេញហើយទៅហើយគេត្រូវជើងគ្នាហើយទៅហើយបាន គេយកយំឲ្យម៉ែមើលយំឲ្យឪមើល ហើយម៉ែឪនេះមិនទាន់បានមើលចិត្តកូនភាសានឹងមិនដឹងថាកូនភាសានឹងវាអាម៉េចអាម៉ាផងអានោះឲ្យម៉ែម៉ែខ្ញុំមិនមិនដាក់ថ្ងៃកាលឆាប់ឆាប់ទៅម៉ែការព្រឹបចាំមកក្មេងសម័យឥឡូវវាខុសពីក្មេងសម័យអាត្មាហ្នឹងហើយយល់ហ្នឹងហើយដល់ក្មេងសម័យអាត្មាអាត្មាបើដូចក្មេងសម័យឥឡូវយកប្រពន្ធតាំងយូរយល់មិននៅដល់30ជាងឯងលើវិញយល់ នឹងឥឡូវបញ្ជាក់រឿងរ៉ាវខាងក្រៅហ្នឹងប៉ុណ្ណឹងជាការលេងសើចឥឡូវហ្នឹងចូលដល់កម្មវិធីប៉ុនយើងវិញណាញោមណាប៉ុនគម្រប់ខួប100ថ្ងៃឬក៏ហៅថាប៉ុនតកេណានុបទានមិនអញ្ចឹងឯងញោមឥឡូវប៉ុនគម្រប់ខួប100ថ្ងៃហ្នឹងប៉ុនខែភ្លឺឬក៏ប៉ុនខែងងឹតញោមប៉ុនខែងងឹត បាទនេះអត់តាន់និយាយរឿងខែភ្លឺមិនខែភ្លឺនិយាយរឿង100ថ្ងៃសិនញោមឥឡូវប៉ុន100ថ្ងៃហ្នឹងឯធ្វើប៉ុនខែភ្លឺឬក៏ធ្វើប៉ុនខែងងឹតខែងងឹតហ្នឹងប្រហែលរួចញោមវា10រួចមិន10រួចអីណោះញោមហើយខែងងឹតញាតញោមពុតបរិស័ទថាធ្វើប៉ុនហ្នឹងវាស្រួលធ្វើទេញោមបើខែងងឹតណាញោមស្រួលធ្វើទេ អត់ស្រួលធ្វើទេពិបាកធ្វើណាស់ញោមយាតជាពុទ្ធបរិស័ទទាំងឡាយអញ្ចឹងហើយបានបណ្ឌិតអ៊ូចុងហៅភិរម ក្រំងុយណាញោមលោកតា ក្រំងុយហ្នឹងគឺគាត់ចងក្រងចេះឥឡូវចង់ឲ្យញាតញោមពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងថាតាមអាត្មាទាំងអស់គ្នាមួយមួយញោមឲ្យយើងបានដឹងថាធ្វើប៉ុនខែកងឹតនឹងវាម៉េចធ្វើប៉ុនខែភ្លឺនឹងវាម៉េច ឥឡូវចាំថាតាមលោកតាហ៊ីភិរមទាំងអស់គ្នាមួយមកញោមថាមថា បើយាយណាមិនថាជូនពរត្រឡប់ ទៅវិញកុំអោយរកផ្ទះឃើញអនុមោទនីធ្វើចាំថាតាមលោកណាខ្ញុំថាលើលើបងត្រូវធ្វើបន់ខ្នើតម៉ែអោហូមកើត កំពុងស្រេកឃ្លានម៉ែឪរស់នៅ កូនត្រូវធ្វើទៀនបំបត្តិស្រេកឃ្លានហៅថាបនខ្នើតហៅបនខែភ្លឺកុំចាំគាត់ឈឺបរិភោគលែងកើតជូនគាត់កាលជា ហៅថាបនខ្នើនគាត់បរិភោគកើត បានជាងរណូចលុះបាត់ជីវិតបនខែងងឹតដូចថ្ងៃ10រោចកូនចៅទាំងឡាយ យកបាយឲ្យខ្មោចម៉ែឥតប្រយោជន៍ ខ្មោចណាចេះស៊ីចំណៃត្រីសាច់ចង់ស្ទើរប្រកាច់អត់ជូនគាត់ទេដល់ឈឺផ្ដេតផ្ដេតមហេតមហេបទៅរេដេកជុះទៅគេជូននំចំណៃអ្នកកូនឥឡូវហ្នឹងអញ្ចឹងហ៎ញោម លឺទេញោមម៉ែម៉ែម៉ែណត់ញោមម៉ែណត់កាលម៉ែឪនៅហូបបានអត់សូវគិតអត់សូវគូជាមួយម៉ែជាមួយឪនឹងប្រមាណទេញោមដល់ឡាម៉ែឪនឹងគាត់សម្រាននៅលើកាទេលណាញោមជុះនៅលើកាទេលសម្រាននៅលើកាទេលបានគេនាំគ្នាយកអាចំណីត្រីសាច់យកមកជូនគាត់ហើយសួរតើគាត់ហូបកើតដែរអត់ណាញោម អត់ទេណាកូនខ្លះអាត្មាបច្ចៈខ្ញុំណាអាត្មាដើរទេសនាតាមខេត្តនានាខ្ញុំណាកូនខ្លះខ្ញុំភេទជាខ្លួនឯងណាខ្ញុំព្រឹកឡើងអាចដាច់មយួរណាខ្ញុំខ្ញុំព្រឹកឡើងអាចដាច់មយួរណាថ្ងៃឡើងបើសិនតែជុំគ្នាអាចដាច់មួយកេះណាញោមហើយល្ងាចឡើងបើជុំគ្នាមែនតើអាចដាច់2កេះទៅ3កេះណាញោម ហើយរងថ្ងៃយ៉ាងកើតទេយមលឺអត់បងប៉ុន្តែភេទជាម៉ែភេទជាអូនមើលមានកូនណាខ្លះយាយណែម៉ោង1ម៉ោង2ក្តៅរហែងចេះមានកូនណា ខ្លះគេនឹកថាចេះអើយម៉ែអើយម៉ែអើយអោអោក្តៅអើយក្តៅមិនដឹងគាត់ស្រេកទឹកតឡាចតិចតិចអត់ណោះ ដឹងគាត់ស្រែកអាខារបៅបាកាសអីអត់ណោះគាត់ស្រែកទឹកកទៀលកទុយកពើអត់ណោះអេអញបើសិនតែទិញយកជូនគាត់ត្រឹមម៉ោង2ម៉ោង3កំពុងតែក្តៅអញ្ចឹងបើជូនម៉ែខ្ញុំបើជូនឪខ្ញុំបើគាត់ហូមទៅមិនដឹងគាត់គាត់បានឆ្អែតគាត់ដឹងមានកម្លាំងអាម៉េចទៅទេណោះមកមានកូនណាខ្លះគេនឹកអញ្ចឹងដែរញោមអើយញោម មានអត់អត់ទេឥឡូវមើលញោមណាខ្លះដែលថាមានឥឡូវមើលមានកូនណាខ្លះយាយយាយយាយមើលមានយាយណាខ្លះកូនគេមួយថ្ងៃគេជូនទឹកតឡាចមកកំប៉ុងមួយថ្ងៃគេជូនមកកំប៉ុងមានអត់ញោមមានអត់អត់ទេញោមបើមិនទិញហូបខ្លួនឯងចាំតែមានចោះញោមបាទណែយាយខ្លះណែញោមមួយអាទិត្យមិនទាន់បានទឹកតឡាចកូនជូនមកកំប៉ុងហងទេ ជួនកលមួយខែមិនទាន់បានមកកំប៉ុងពីកូនជូនផងទេអហាក់កូនខ្លះទៀតមួយឆ្នាំមិនទាន់នឹកឃើញទិញទឹកតឡាចទឹកអីមកកេះយកមកជូនម៉ែផងទេម៉ែនេះញោមមែនអត់ចឹងបានបច្ចៈប្រាប់យាយបច្ចៈប្រាប់តាទាំងអស់គ្នាណាញោមណាណាញោមខ្លះគាត់បកើតកូនមកបានកូនល្អញោមខ្លះបកើតកូនមកកូនអត់ល្អណាញោមណា អានឹងយើងក៏មិនបាច់ដើរបទោសអានេះអានោះបទោសខ្លួនឯងមិនដឹងជាតិមុនយើងសាងបុណ្យអ្វីជាតិមុនយើងធ្វើអំពើអ្វីបានតែជាតិនេះកូនមិនសូវដឹងគុណម៉ែមិនសូវដឹងគុណឪហេតុអីបានកូនគេគេដឹងគុណម៉ែគេគេដឹងគុណឪគេមកពីឪគេម៉ែគេនឹងគេសាងបុណ្យល្អលឺឲ្យញោមលឺអត់ ហើយដល់ឯងនេះជាតិមុនមិនដឹងសាងប៉ុនស្អីបានតែជាតិនេះបន្តិចជួបកូនមិនល្អបន្តិចកូនធ្វើបាបបន្តិចកូននេះ វានាំរឿងយកមកដាក់ឲ្យក្នុងបន្ទុកគ្រួសារអាហ្នឹងយើងបន្ទោសខ្លួនឯងមិនដឹងជាតិមុនយើងធ្វើប៉ុនឯងអញ្ចឹងបានអាត្មាចង់បញ្ជាក់ប្រាប់ញោមញាតពុទ្ធបរិស័ទទាំងឡាយយើងនៅរស់យើងក៏បីសាងប៉ុនបំពេញប៉ុនបំពេញកុសលនឹងឲ្យហើយណាញោមណាតន់នៅរស់ ព្រោះតែយើងស្លាប់ទៅយមញាតជាពុទ្ធបរិស័ទដែរអត់អាចត្រឡប់មកធ្វើបន់វិញបានទេដូចញោមមកបាសក់លោកតាប៉ែនដឹមជាដើមឃើញញោមគាត់នៅរស់ចង់ទៅវត្តទៅវត្តចង់ទៅសំសិលសំសិលចង់ស្ដាប់លោកទេស្ដាប់លោកទេចង់រៀនធម៌រៀនធម៌គាត់នៅរស់ចង់ដាក់បាតលោក លោកនិមន្តមកបិណ្ឌបាតចង់ដាក់បាតលោកអាចធ្វើបន់បានគ្រប់ពេលគ្រប់វេលា ហើយចង់ដល់តែគាត់ស្លាប់អញ្ចឹងឯងញោមតើគាត់អាចត្រឡប់មកធ្វើបន់វិញកើតទៀតអត់អត់ទេញោមបាទកុំគិតទេឯងនៅរស់មិនបាច់ធ្វើបន់ទេព្រោះចាំតែស្លាប់ទៅទៅគង់អាកូននឹងគេធ្វើបន់ឲ្យទេ7ថ្ងៃគង់គេធ្វើឲ្យអាបុនសពអញគង់គេធ្វើឲ្យ100ថ្ងៃគង់គេធ្វើឲ្យមួយឆ្នាំគង់គេធ្វើឲ្យ2ឆ្នាំគង់គេធ្វើឲ្យកុំចាំគេញោម ញោមអើយលឺអត់កុំចាំគេធ្វើឲ្យខំប្រឹងរូតរះធ្វើ ខ្លួនឯងឲ្យហើយណាញោមញាតពុតបរិស័ទញោមវាអត់មានណានាគេល្អជាងខ្លួនយើងទេញោមកុំគិតតែកូនបកើតចេញពីសាច់ពីឈាមបែបកូនល្អអត់ទេ កូននឹងក៏មិនល្អជាងយើងដែរអញ្ចឹងយើងខ្លួនឯងខំប្រឹងធ្វើបន់បំពេញបន់បំពេញកុសលជាពិសេសចំណាស់ចំណាស់ញោមនេះញោមញាតពុតបរិស័ទដែរ កុំខំប្រឹងពីញោមជឿតាមអាត្មាទៅកុំខំប្រឹងពេកញោមខំប្រឹងរទ្របធ្វើអីទៀតញោមចេះណាស់ហ្នឹងឯហ្នឹងរមកជីវិតឯងរអត់ឆ្អែតធ្វើអីញោមលឺឯណែវ័យប៉ុណ្ណេះប៉ុណ្ណេះខំសញ្សំទ្របពូលគឺអរិយទ្របទាំង7ប្រការនោះ មានសទ្ធាឋានំសីលៈឋានំហិរេឋានំអតបៈឋានំសត្តឋានំចាគៈឋានំបញ្ញាឋានំជាដើមនោះយើងខំសន្សំទ្រព្យនឹងប្រុសយើងចិត្តដល់ពេលលះលោក នេះទៅកាន់លោកខាងមុខហើយឲ្យមានសទ្ធាឋានំខ្លះទៅឲ្យមានសីលៈឋានំខ្លះទៅឲ្យមានហិរេឋានំខ្លះទៅឲ្យមានអោតបៈឋានំខ្លះទៅឲ្យមានចាគៈឋានំខ្លះទៅមានសត្តឋានំខ្លះទៅមានបញ្ញាឋានំខ្លះទៅ តែញោមខ្លះអត់ទេញោមអាចិត្តវិលទៅវិញហើយនៅតែខំប្រឹងរោទ្របហើយមិនដឹងរោទុកឲ្យពីណាគេញោមតែបើរោយកមកទុកឲ្យអាត្មាទៅអាត្មាមិនទៅថាទេញោមបងតែមិនដឹងគាត់ខំប្រឹងរោធ្វើអីទៀតញោមបាទកូនក៏គេមានគ្រួសារអស់ទៅហើយញោមកូនគេមាន គ្រួសារអស់ទៅហើយកូនគេមានទ្រព្យសម្បត្តិរៀងរៀងខ្លួនទៅហើយ ហើយយើងខំប្រឹងរកទៅអីទៀតខំប្រឹងណកទៅវត្តទៅវាណកថ្ងៃសិលណាយមណាទៅវត្តសុំសិលនឹងគេទៅធ្វើបុណ្យនឹងគេហើយ ក្រែងលូដែលយើងស្លាប់ទៅវិញនោះវាមានទៀនវាមានសិលវាមានចាគៈវាមានបញ្ញាភ្ជាប់ទៅជាមួយណាញោមណាលើអីយាយស្ដាប់បានណាយាយ បានហើយកុំវល់វក់រទ្របអីទៀតរមកយូរហើយឥឡូវទុកឲ្យកូនចៅនឹងគេរម្ដង ទៅ យើងទៅវត្តទៅវាទៅធ្វើបន់ពេញបន់ពេញកសលណាញោមណាអនុមោទនីបានហើយប៉ុណ្ណឹងចាស់ញោមហ្នឹងហើយអារឿងកូនង៉ែតនោះកុំខ្វល់ច្រើនពេកអើកុំកុំខ្វល់ច្រើនពេកញោមបង ថ្ងៃសិលអត់មានមួយខែសិល20ដងឯងញោមមួយខែសិលប្រហែលញោមសិល4ដងហ្នឹងអើថ្ងៃ8រួច8កើតមិនយ៉ាងហើយថ្ងៃខែដាច់ខ្នើតនឹងរួចហ្នឹងអញ្ចឹងវាសិលតែមួយខែមាន4ដងហ្នឹងហ្នឹងហើយបើមួយខែញោមយិតពុតបោះសัตว์មិនបានទៅ ទៅសិលទាំង4សិលនឹងទេបានមួយសិលអីទៅមួយខែបានមួយសិលអីទៅញោមបានញោមខ្លះបានតែញោមខ្លះរកតែមួយសិលគេអត់មានផងញោមលឺឯញោមលឺអត់ហើយញោមញាតពុតបរិស័ទកុំចេះថាអេពូខ្ញុំកណាអត់ទាន់ងាប់ទេដឹកគុណទៅចំណាស់នេះឡើយ ពូជខ្ញុំកណាដល់តែ75ឯណោះបានទៅវត្តសំសិលរក្សាសិលតែអាងាប់នេះអត់មានគិតពូជឯណាយាយលឺអត់អេអាស្លាប់នេះអត់មានគិតពូជទេញោមក្មេងស្លាប់មិនស្លាប់ញោមចាស់ស្លាប់មិនស្លាប់ញោមក្រស្លាប់មិនស្លាប់ញោមមានស្លាប់មិនស្លាប់ងាប់ទាំងអស់ញោម អត់មានពីណាកិច្ចផុតទេហើយចាំលោកអ្នកទេសនឹងកិច្ចផុតអត់អត់ទេស្រួលងាប់មុនយាយតាទៀតក៏សឹងតែមានយំលឺនេះយើងលឺអត់អញ្ចឹងយើងខំប្រឹងធ្វើបន់ទាំងអស់គ្នាព្រះ សមាសੰពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងដល់ប្រមាត់ប្រុសហ្នឹងញោមព្រះអង្គសម្ដែងដល់អាចេវៈកច្ចមាតាពាំងកោចញ្ញមរណੰសុវេ ព្រះអង្គសម្ដែងទៅបើថ្ងៃហ្នឹងរស់ធ្វើបន់ថ្ងៃហ្នឹងឲ្យហើយព្រោះថ្ងៃស្អែកខានស្អែកដល់ណាណោដឹងតែយើងស្លាប់អត់មានណាដឹងទេញោមអាត្មាក៏អត់ដឹងដែរបាទអាត្មាដឹងតែស្អែកអាត្មាសគត់ទ្រពសម្បត្តិអាត្មាមានប្រមាណចែកបងប្អូនឲ្យអស់បាទយើងយកទៅដាក់វត្តអីមិនទៀតបើទ្រពរបស់ យើងសោះបើមិនចែកបងប្អូនយើងឲ្យមានទៅចែកវត្តទៅអីមែនទេអឺ ណែទុកឲ្យបងប្អូន ធ្វើប៉ុណ្ណោះខ្ញុំប៉ុន្តែដោយសារអីខ្ញុំដោយសារតែយើងនឹងវាអត់ដឹងយើងស្លាប់ថ្ងៃណាទេនេះថ្មនិយាយលេងទេណាខ្ញុំណាមិននិយាយយ៉ាងដើម្បីប្រមាថជីវិតខ្លួនឯងប៉ុន្តែគ្រាន់តែបើយើងនៅរស់ក្នុងថ្ងៃហ្នឹងយើងធ្វើប៉ុនក្នុងថ្ងៃហ្នឹងឲ្យហើយបើថ្ងៃស្អែកយើងស្លាប់ក៏ថ្ងៃហ្នឹងយើង បានធ្វើប៉ុនហើយមែនទេខ្ញុំមែនអត់អនុមោទនីបានឯងកុំទេសយូរពេកខ្ញុំ ហ្នឹងហើយម៉ោងម៉ោងប្រហែលហើយដូចជាច្រើនម៉ោងដែរហើយខ្ញុំអូ4 10នាទីហើយអាត្មាទេសនេះបានអឺ30នាទីគត់បង បានទេសប៉ុណ្ណឹងចាស់អនុមោទនីបានហើយអឺតុកគេរៀបចំហើយហ่ะ ហើយការប៉ាត់ទៅសម្លហ្នឹងឆ្អិនទាំងពីអាត្មាមកដល់ហ្នឹងបើមិនជឿសួរញោមអាចារ្យហ្នឹងញោមថ្ងៃហ្នឹងអត់បបរទេញោមថ្ងៃហ្នឹងគេទទួលបាយញោមឬសូវលោកតាប៉ែនដឹមហ្នឹងគាត់ចូលចិត្តហូបបាយញោមការប៉ិនទៅអាហ្នឹងគេដាំបាយហ្នឹងគេមិនដើម្បីតម្រូវភ្ញៀវទេណាគេតម្រូវលោកតាប៉ែនដឹមទេញោមអើលើគេញោមលើអត់ អឺហើយអាត្មានិយាយយ៉ាងទៅអាត្មានឹកឃើញកាលកាលយាយម្នាក់ដែលគាត់ទៅប្រគេនចង្ហាន់អាត្មានោះណាញោមគាត់យល់សពគាត់យល់សពនឹងយល់សពថាប្តីគាត់នឹងចង់ហូបខតែចង់ហូបខលេងយាយនឹងគាត់ធ្វើខណាញោមខជើងជ្រូកពងទាទំនងរបស់គាត់ញោមហើយគាត់ទេទៅអាត្មាព្រះអង្គព្រះអង្គព្រះអង្គឯងថ្ងៃហ្នឹងនៅវត្តអត់ មកថាអាត្មានៅវត្តណាព្រះអង្គហើយព្រះអង្គនៅវត្តក៏មុនតាណាណាព្រះអង្គតាម៉ោង9ម៉ោង7:10ខ្ញុំកណា ទៅដល់កន្លែងព្រះអង្គហ៎ហេញោមមានការអីហ៎ហេចាំទៅចាំយើងនិយាយគ្នាហ៎ហើយវត្តខំប្រឹងធ្វើខយ៉ាង សម្រិតសម្រាំងខ្ញុំយកទៅប្រគេនអាត្មាខ្ញុំហើយដល់ទៅគាត់ប្រគេនអាត្មាអីហើយអញ្ចឹងទៅខ្ញុំគាត់ចាំមើលលោកឆាន់ហ្នឹងហ៎ តើប្តីគាត់នឹងបានឆ្អែតអត់ញោមដល់ពេលអាត្មានឹងគាត់ប្រគិនហើយអាត្មានឹងឆាន់ឆាន់មួយម៉ាត់ក៏ថាប្តីខ្ញុំកណាឆ្អែតអត់អូឯងឆាន់មួយម៉ាត់ក៏សួរប្តីខ្ញុំកណានឹងបានឆ្អែតអត់ឆាន់ពីរម៉ាត់ក៏សួរទៀតណាប្តីខ្ញុំកណានឹងបានឆ្អែតដែរអត់ អាថ្មនេះចាឆ្ងល់គាត់ទិញក្នុងចិត្តគាត់ហើយគាត់ខ្សឹបខ្សឹបយើងលឺដែរឯងឆាន់មួយម៉ាត់គាត់សួរប្តីខ្ញុំកណានឹងបានឆ្អែតដែរអត់ឆាន់ពីរម៉ាត់ដីខ្ញុំកណានឹងបានឆ្អែតដែរអត់អាអាត្មាសួរចុះមិនញោមឯងនឹងមកសួរអាត្មាអញ្ចឹងអាត្មាឆាន់ខ្លួនអាត្មាអាត្មាស្អែតឆ្អែតប្តីញោមឯងអាត្មាមិនដឹងបានហូមបានហូតអាត្មាមិនដឹង ដល់ហើយគាត់ថាបើតាមឲ្យកណាយកអាចង្ហាន់ខពងទាអីជើងជ្រូកហើយអីហ្នឹងយកមកប្រគេនលោកកណាមិនទៅយកមកទេកណា តម្រូវចិត្តប្តីកណាងាប់ទេអ្នកឯងនេះស្មានតែគាត់ជ្រះថ្លាគាត់ខទៅនឹងតម្រូវចិត្តប្តីគាត់ហើយហ្នឹងកុំតែប្តីគាត់នឹងទៅឲ្យយកសពអញ្ចឹងទេបានឯងបានខជើងជ្រូកពងទាឆាន់ហ្នឹងហ៎ អូអញ្ចឹងលោករងថ្ងៃហ្នឹងរស់ដោយសារខ្មោចទេញោមអញ្ចឹងបើញាតញោមណាខ្លះគាត់ស្អប់ ខ្មោចថ្មអត់ស្អប់ទេចូលចិត្តហ្មងញោមញាតញោមជឿអញ្ចឹងអត់ឥឡូវបើសិនតែពិភពលោកនេះមានតែមនុស្សកើតអត់មានមនុស្សស្លាប់គេលែងធ្វើបន់អស់មែនទេញោមបំលែង មានលោកតែគេលែងធ្វើបន់លែងមានលោកអាអញ្ចឹងលោករងថ្ងៃហ្នឹងរស់រស់ដោយសារខ្មោចទេញោម បាទណក់ថ្ងៃសិលសួរតែគេទៅធ្វើអីថ្ងៃសិលហ្នឹងណាគេយកចង្ហាន់ទៅប្រគេនលោកហ្នឹងដើម្បីឧទ្ទិសបុណ្យកុសលឲ្យម៉ែឪគេទេមានយាយខ្លះឆាមសួរយាយខ្លះឆ្ងោសាច់មន់ហក់យាយខ្លះដុតមន់ហក់យាយខ្លះអញ្ច្រាមប្រហុកមិនមែនអូអញ្ច្រាមប្រហុកនឹងដឹកធ្វើលោកចង់ហក់ដុតមន់នឹងបែបលោកចង់មែនទេម្រូវចិត្តដាក់ខ្មោចប្តីគាត់ស្លាប់អីចឹងទេ បងតែបើរឿងឲ្យគាត់តម្រូវចិត្តលោកស្បោទៅលោកម៉ែមិនញោមម៉ែអត់ហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចោះបយលញាតញោមប៉ុណ្ណឹងហើយម្យ៉ាងវិញទៀតព្រះលោកសំដែងណាកូនចៅប្រុសស្រីទាំងឡាយបិទតែគាត់ស្លាប់ទៅយើងធ្វើបន់គម្រប់ខួប100ថ្ងៃជូនទៅគាត់ បើចង់ឲ្យបានបនបានកុសលផលានិសងបនអានិសងបនហ្នឹងឧទ្ទិសជូនទៅគាត់ព្រោះគាត់ស្លាប់ទៅយើងអត់ដឹង ថាគាត់ទៅទៅកន្លែងណាទេញោមអាបាយភូមិទាំង4ក៏យើងមិនដឹងថាគាត់ទៅទៅឆោកាមាវច្ចរៈសួរតាំង6ជាន់ក៏យើងវាមិនដឹងតែគាត់មកកើតជាមនុស្សវិញទៀតក៏យើងមិនដឹងអញ្ចឹងហើយបានយើងនាំគ្នាធ្វើបន់ខ្លាច ពេលដែលគាត់ស្លាប់ទៅនឹងគាត់ភ្លាត់សតិទៅកាន់អបាយភូមិទាំង4មាននរកប្រែតេរឆានអសូរកាយឬគាត់ស្លាប់ទៅទៅកើតក្នុងនរកអីជាដើមហ្នឹងបានយើងនាំគ្នានឹងធ្វើបុណ្យដើម្បីប្រមូលបុណ្យកុសលឧទ្ទិសមគ្គផលនឹងជូនទៅគាត់ហើយឧទ្ទិសតាមណាទៅឲ្យញោមអើយញោមឧទ្ទិសតាមណាបើម៉ែយើងនៅរស់ឪយើងនៅរស់បើយើងចង់ជូនលុយគាត់ បើយើងអត់មានស្អីគេជីម៉ែនៅស្វាយរៀងឪនៅស្វាយរៀងយើងពិបាកក្នុងការធ្វើដំណើរឥឡូវហ្នឹងគេមានអាប្រព័ន្ធ Wing e-money True money ឲ្យតែយើងវេទៅដាក់លេខទូរស័ព្ទគាត់ទៅហៅតែលេខកូដទៅម៉ែនៅស្វាយរៀងក៏ដកលុយយើងចាយបានហើយចុះបើគាត់ស្លាប់ទៅនេះយើងចង់បញ្ជូនបុណ្យកុសលនឹងឲ្យបានដល់គាត់តើបញ្ជូនតាមរយៈណាទៅបង ព្រះអង្គសម្ដែងថាប្រកបទៅដោយកិច្ច2និងហេតុ3តែអាត្មាមិនបាច់បញ្ជាក់កិច្ច2ទេអាត្មាបញ្ជាក់តែហេតុ3ទេទី1ធ្វើទៀនជាមួយនឹងព្រះសង្ឃលើឯងញោមលើអត់ធ្វើទៀនជាមួយនឹងលោកសង្ឃធ្វើទៀនជាមួយនឹងលោក លោកអ្នកមានសិលអាហ្នឹងទី1ទី2ផ្ញើទៀនជាមួយ នឹង ប្រសងហើយ យើង ជាអិសរាធិបតីសម័យដើមទៀនប្រធាននៃដើមប៉ុននឹងឧទ្ទិស ថាលោកឪពុកអើយថ្ងៃនេះកូនចៅប្រុសស្រីទាំងឡាយប្រមូលគ្នាធ្វើបន់គម្រប់ខួប100ថ្ងៃជូនដល់លោកឪពុកលោកឪពុកមកទទួលអនុមោទនាបុណ្យកុសលនេះពីកូន ពីចៅដែលបានធ្វើនៅក្នុងគណៈពេលនេះអញ្ចឹងយើងកូនចៅនោះគឺយើងឧទ្ទិសឲ្យគាត់បងហៅឲ្យចំឈ្មោះអញ្ចឹងទៅអទី3នោះគឺលោកតាឧបាសកប៉ែនដើមមក គាត់ហ្នឹងផ្លាត់សតិមិនដឹងគាត់ទៅកើតនៅណាទេតែយើងឧទ្ទិសទៅបើគាត់បានដឹងហើយគាត់អនុមោទនាបុណ្យកុសលហ្នឹងហើយបើគាត់អត់អនុមោទនាអាហ្នឹងអត់បានទេតែបើគាត់អនុមោទនាបុណ្យកុសលហ្នឹងវាបានណាញោមណាអនុមោទនាហ្នឹងហើយចប់ប៉ុណ្ណឹងហើយសំខាន់បំផុតដែរធ្វើទានជាមួយនឹងព្រះសង្ឃសំខាន់បំផុតគឺយើងកូនចៅនឹងចេះឧទ្ទិសហើយទី3នោះគឺសំខាន់បំផុតគឺ បបការីជនដែលបាក់មេចែកឋានហ្នឹងគាត់ចេះមកត្រេកអរអនុមោទនាចំណែកបុណ្យកុសលណាញោមណាអនុមោទនាហ្នឹងហើយបានហើយប៉ណ្ណឹងចោះញោមប្រុសភៀវមកច្រើនណាញោមមកកណោហើយសិតតែក្មេងក្មេងហ៎ឡើងសិតតុកទៀតណាញោមអាថ្មនេះឃើញគេឡើងតុកឡើងអីអាណិត ខ្លួនឯងកាលពីនៅក្មេងញោម ចង់អាស៊ីបាយលើតុកគេនោះសម័យអាថ្មបើសិនតែមាន ការមានអីអីអញ្ចឹងខ្ញុំក្មេងក្មេងគេរៀបឲ្យស៊ីតែលើកទេលឯងមិនបានឡើងតុកមិនបានអីទេដល់នឹកឃើញថាអាស៊ីបាយកទេលឹងបែបវាមិនសូវឆ្ងាញ់ដូចអាស៊ីបាយលើតុកឯងឯនេះខំប្រឹងលួចទៅឡើងតុកខ្ញុំ អាតាមួយនោះនោះគេឃើញលើឯងនឹងឡើង លើតុកគេទៅទាញឯងនឹងចង់ឆ្លោះចកេះងំខ្ញុំ អាត្មាបានចេះតែគិតពិចារណាណាញោមណាទាំងគិតមើលទៅតាំងពីក្មេងមកមកទល់ប៉ុណ្ណេះមិនដែលបានឆាន់បាយលើតុអស់ញោមអាបាយតុកបាយលើលើកាទេលហ្នឹងមិនដឹងមួយណាឆ្ងាញ់ញោមអើយញោមបាទហ្នឹងហើយចាំមើលស្រួលបែបស្អែកហ្នឹងបាទចង់ដាក់លើតុម្ដងមើលវាឆ្ងាញ់មិនដឹងញោមវាបែបស្រួលហើយញោម ហ្នឹងហើយឥឡូវបដាបដាអញ្ចឹងយើងក៏មិនទេសយូរពេកតែនេះនឹងក្មេងយឹតអស់ឥឡូវហើយញោមអាមហូបមហូបនឹងក្មេងក្មេងហូបអស់ឥឡូវហ่ะសាលាកាក់កាក់សដែកឡូវហើយញោមលឺតែសំឡប្រហែលមុខហ្នឹងញោម5មុខឯណោះញោមអអនុមោទនីបានបធរទេសនាចប់ត្រឹម គេលើកបាយមកទេតិចទៀតទៅវាខ្លាចកពើនឹងវារះអញ្ចឹងវាទ្រាំបានអញ្ចឹងយើងចប់ត្រឹមនឹងចោះមុននឹងបញ្ចប់ពធទេសនាមានចំណុចលើសលោះខ្វះខាតយ៉ាងណាសូមឲ្យលោកយាយលោកតាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទៀនប្រធាននៃដើមប៉ុនទាំងអស់គ្នាអធិស្ឋានដល់អាត្មាអ្នកទេអ្នកថាថាត្រូវក៏យកទៅថាខុសកវត្តចោលទៅណាញោមណា ហើយសូមប្រគេនពរគុណចាស់គ្រប់ព្រះអង្គជូនបនកសលយាយតាពុទ្ធបរិស័ទណាគុណជាតិឲ្យបានសម្រេចមគ្គ4ផល4ដល់ពៀន1គ្រប់គ្រប់ព្រះអង្គគ្រប់គ្រប់គ្នាអនុមោទនាអយ៉ាងធម្មទេសនា សង្ឃេពិណដតិតាពធទេសនាកសន្នមត្តចប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំង 就三个。